មូលហេតុគេនេះបូមបិទដែរតិចតិចទៀតគេបិទអស់ចែកជើងទីរោ មុខរបរផ្សេងទៅតាមខេត្តផ្សេងផ្សេងគ្នាសំឡេងដែលលោកអ្នកនាងបានស្ដាប់មុននេះគឺជាស្ត្រីម្នាក់ក្នុងវ័យប្រមាណ30ឆ្នាំមានរបរជាអ្នកដាំត្រកួនលក់នៅក្នុងបឹងជើងឯកភៀកខាងត្បូងរាជធានីភ្នំពេញ នៅក្នុងសម្លៀកបំពាក់ខោខ្មៅជើងវែងពាក់អាវដៃវែងមានមុខជាមួយ ផងនោះលោកស្រីផានិតបានឡើងពីទូកដើម្បីសម្រាកយកកម្លាំងមុនពេលចុះយកត្រកួនទៅលក់លោកស្រីផានិតគឺជាអ្នករស់នៅខេត្តកំពង់ស្ពឺហើយបានមកប្រកបរប របរដាំត្រកួននៅក្នុងបឹងជើងឯកជាមួយស្វាមីរបស់លោកស្រី កាលពីឆ្នាំ2018ការប្រកបរបរដាំបន្លែរបស់លោកស្រី អាចរកចំណូល បានប្រមាណ60000រៀលក្នុងមួយថ្ងៃដោយលោកស្រីត្រូវយកត្រកួននោះទៅលក់នៅផ្សារនាគមាសកណ្ដាលក្រុងភ្នំពេញ បើបីបាន30ដុំបាន1000បើ2000ទៅបាន6ដុំយើងតម្លៃតម្លៃម្ដុំ2000បាន60000ហ្នឹង ចាអានឹងសម្រាប់យកលក់ខ្លួនឯងបើនៅនេះអត់បានទេចាពីបងត្រូវមកកាត់តកូនហ្នឹងតាំងពីម៉ោងម៉ែមកម៉ោង4ចា4យើងនេះណាចាហើយពេលហើយពេលថ្ងៃកាត់ទៀតឬក៏យ៉ាងម៉េចទៀតបងអត់ទេទៅពេលយើងឡើងនេះហើយយើងទៅលួចតកូនលក់នៅទីណាលក់នៅសានិមាស ក៏ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរនៅពេលដែលផ្ទៃបឹងទាំងមូល កំពុងតែត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនតាមរយៈការលុបផ្នែកនៃបឹងសាងសង់ជាអគារផ្ទះល្វែងវីឡាខុនដូជាដើមបុរសវ័យកណ្ដាលឈ្មោះវណ្ណាជាឈ្មោះដែលវិទ្យុបារាំងដាក់ឲ្យបានអះអាងថា លោកគឺជាអ្នករស់នៅក្បែរបឹងជើងឯកនេះតាំងពីកុមារមក ហើយពេលនេះអ្នកដែលប្រកបរបរដាំត្រកួននិងបន្លែផ្សេងៗនៅក្នុងបឹងនេះកំពុងជួបការលំបាក ចុះទឹកទឹកឲ្យតែអ្នកចុះទឹកគឺបានលុយហើយខ្លាចតែអ្នកខ្ជិលទេអញ្ចឹងគាត់ទៅរត្រីគាត់រលៀសអ្នកណារលៀសរលៀសអ្នកណាដាក់មងដាក់ត្រីដាក់ទៅអ្នកក៏ជំនាន់នោះអត់ទាន់មានដាំតកួនដូចឥឡូវទេអញ្ចឹងគឺរលតែត្រីនឹងធ្វើស្រូវប្រាំងហ៎បងស្រូវប្រាំងបដិញទឹកយើងរួចហើយគោបឹងហ្នឹងក៏មិនអាចរកបានដូចឥឡូវដូចថាសរីដែរគេមានជំនាន់ហ្នឹងគេដេញឡូនេសាទ អញ្ចឹងចាប់ពីខែប្រហែលខែ10ខែ11គេចាប់ដាំប្រក្រាំងយើងអត់ឲ្យរោហើយគេមានសង្រេះមួយសម្រាប់ឲ្យ មានបង្រេះមួយសម្រាប់ឲ្យប្រជាជនយើងរោហើយនឹងគេមានក្រុមហ៊ុនគេសម្រាប់រដ្ឋគេលក់ដឡូនេសានឹងឲ្យអ្នកភូមិនឹងអញ្ចឹងណាបាទរួចមួយឆ្នាំទៅមួយឆ្នាំ ទៅ ចេះស្រួលស្រួលស្រួលស្រួលរហូត មានការទិញដីលក់ដីនឹងបឹងនឹង លុកសាច់ហ្នឹងកាន់តែពិបាកទៅពិបាកទៅមួយឆ្នាំពិបាកបន្តិចមួយឆ្នាំពិបាកបន្តិចពិបាកមិនបងពិបាកយើងដីពីមុនយើងអាចសុំគ្នាដាំបានរហូតដល់អ្នកខាងនោះខាងគេរកចឹងដែរគេហ៊ានជួលថ្លៃជាងខាងខ្ញុំចឹងដូចថាយើងធ្លាប់មហិតា20ម៉ឺន30ម៉ឺនហ្នឹងខាងនោះគេឲ្យមហិតា4 500ចឹងទៅគេអ្នកត្រូវការជួលហ្នឹងគេត្រូវដេញថ្លៃគ្នា របាយការណ៍ស្រាវជ្រាវចេញផ្សាយនៅថ្ងៃទី27ខែកក្កដាកន្លងទៅក្រោមចំណងជើងថា ការបាត់បង់បឹងទំពុន ការវិដំឡៃហេតុប៉ះពាល់សង្គមនិងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញបឹងទំពុនឬជើងឯកបានរកឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការលុបបឹងទំពុនឬបឹងជើងឯក តាមរយៈប្លង់គោលនៃការប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញឆ្នាំ2035បឹងទំពុនឬបឹងជើងឯកត្រូវរក្សាទុកយ៉ាងតិច520ហិកតាដែរក៏ប៉ុន្តែបច្ចុប្បន្នផ្ទៃបឹង520ហិកតានេះត្រូវបានប្រគល់ឲ្យក្រុមហ៊ុនអភិវឌ្ឍជាហូហាដែលមកដល់បច្ចុប្បន្នសល់ត្រឹមតែ107ហិកតាតែប៉ុណ្ណោះនេះបើតាមអង្គការសមាគមធាងត្នោត ជុំវិញបញ្ហានេះដែរលោកមេតមាសភក្តីអ្នកនាំពាក្យសាលារដ្ឋាភិបាលភ្នំពេញធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថាសម្រាប់ករណីនេះខ្ញុំហាក់ដូចជា មិនគិតថាមានអីដែលត្រូវឆ្លើយតបផងដែរទេព្រោះខ្ញុំមិនដឹងថាការយកមូលដ្ឋាន គិតរបៀបម៉េចដែលយើងអាចជាតម្លៃបានដូច្នោះទី1ទី2មិនដឹងថាយកមូលដ្ឋានគិតថាចំនួនហ្នឹងស្អីវិញមលានអ្នកឬក៏ប្រមាណអ្នក 60ម៉ឺនអ្នកប្រហែលលានអ្នកក៏មិនដឹងថាមានមូលដ្ឋានយ៉ាងម៉េចក្នុងការគិតគូរហើយនឹងបញ្ចេញនៅទស្សនៈវិតម្លៃបែបនេះណាគ្រាន់តែចង់ជំរាបជូនថារាល់កិច្ចការអភិវឌ្ឍរបស់យើងយើងមិនមែនធ្វើដោយនឹកឃើញទេកិច្ចការអភិវឌ្ឍទីក្រុងរបស់យើងគឺយើងមានផែនការមានការរហូតដល់យើងមានការហៅថាផែនការមេនោះ Master Plan 2035នោះអាធំក្រោយគេនោះ អញ្ចឹងទេយើងធ្វើអីអីគឺមានការគិតគូរល្អិតល្អន់ច្បាស់លាស់ណាស់តែការងារអភិវឌ្ឍតំបន់ណាមួយឈរទៅលើទស្សនវិជ្ជាអីខ្លះហើយអាចនឹងមានផលប៉ះពាល់លើទស្សនវិជ្ជាអីខ្លះហើយដំណោះស្រាយនៅកិច្ចការទាំងអស់ហ្នឹងដោយរបៀបណាខ្លះថាទាំងអស់គឺឈរទៅលើឧត្តមប្រយោជន៍ជាតិឧត្តមប្រយោជន៍សាធារណៈឧត្តមប្រយោជន៍ប្រជាជនជាធំលោកវណ្ណានិយាយទាំងទឹកមុខស្រពូនថានៅពេលគេលុបបឹងលោកមានតែរកទីតាំងថ្មី ខ្ញុំអត់ដឹងទេអានឹងស្រ័យតែគេអភិវឌ្ឍនឹងគេធ្វើអីឲ្យពិតប្រកបតែគាត់ថាគេលុបឲ្យបឹងហ្នឹង100%ហើយពីមុនកណោតបងឲ្យមើលទៅពីព្រំប្រទល់យើងចាក់ក្រែមកដល់ហ្នឹងឥឡូវមើលឃើញផ្លូវ60ម៉ែត្រច្បាស់កន្លែងវាប្រហែលហិកតាដល់អញ្ចឹងខ្ញុំអត់ដឹងគេធ្វើអីឲ្យពិតប្រកបទេគាត់ថាបឹងវាអស់ហើយអត់មានអីរពួកខ្ញុំតិចទៀតទៅប្រហែលយ៉ាងច្រើនឆ្នាំក្រោយហ្នឹងចេញវានឹងអស់ទៀតហើយពួកបឹងកាន់តែតូចហើយហើយឥឡូវគេលុបរាល់ថ្ងៃហី អ្នកដាំគ្នាក៏ពិបាកដែរបងលោកវណ្ណាបន្ថែមថាខ្ញុំអត់ដឹងច្បាស់ទេតែគាត់ដឹងអបងនឹងធំមកបងបងបងឯងគិតមើលពីនឹងទៅដល់លើអឺផ្លូវយើងចាក់ង៉ែបងឯងគិតមើលមើលយើងសាច់ពោះបឹងណាដល់គេចេះលុបបដិញពីអាខ្នងចាក់ង៉ែមកក្រោមអស់អញ្ចឹងទៅបងស្គាល់វត្តតាកបៅនឹងអត់បាទតែមកប្រែតពើភូមិចាមភូមិអីហ្នឹងត្រឹមនឹងមកធំមកមើលមិនតូចទេបង បឹងនឹងប្រមាណហិកតាទេសម្រាប់សហគមន៍ព្រែកតាគង់មួយដែលស្ថិតនៅក្នុងបឹងទំពុនវិញលោកស្រីម៉ៅចន្ទាជាអ្នករស់នៅទីនេះតាំងពីឆ្នាំ1991មកបានរៀបរាប់ពីទំហំបឹងដ៏ធំល្វឹងល្វើយដែលអនុគ្រោះដល់ការនេសាទនិងប្រកបរបរផ្សេងផ្សេងរបស់សហគមន៍ប៉ុន្តែពេលនេះលោកស្រីអះអាងថាផ្ទៃបឹងប្រហែល70%កំពុងត្រូវបានចាក់បំពេញដោយដីខ្សាច់និងសំណង់អាគារនានា ពីដំបងបឹងនេះតម្លែងម្ដុំនេះពីមុនមកគេធ្វើខ្សែប្រាំងចាគេធ្វើខ្សែប្រាំងដល់ទៅពេលទឹកវាឡើងជន់មករៀងនេះទៅធ្វើស្រូវប្រាំងអត់កើតក៏ជាជន់យើងនៅហ្នឹងទាំងខ្ញុំទាំងអីហ្នឹងនាំគ្នាដាំតកួនតទៅពេលឥឡូវដាំតកួនអត់កើតនាំគ្នាដាំកឆែតឥឡូវអឺទឹកវាស្អុយតកួនវាអត់ល្អអញ្ចឹងវាងាប់ងាប់អញ្ចឹងដាំកឆែតទៅវាចេះល្អបាន ឥឡូវនាំគ្នាដាំតែកឆែតជប់អាដាំតកូនដាំតកូនគេដាំទៅវាត្បូងនោះខាងបឹងសុភោនោះមួយនេះអត់មានតកូនទេមានតែកឆែតខ្ញុំពីដំបងដាំនៅនេះម្ដុំឡែងឡានពងចាក់ដីហ្នឹងចាឥឡូវគេ ធ្វើផ្លូវគេលុបលុបអស់ហើយខ្ញុំដាំនឹងអត់កើតមកណេះវិញកំពុងអង្គុយក្រោមម្លប់ឈើសម្លឹងមើលសកម្មភាពចាក់ដីលុបបឹងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ លោកស្រីម៉ៅចន្ទថាបានលើកបង្ហាញពីការព្រួយបារម្ភចំពោះអនាគតនៃមុខរបរដាំកញ្ឆែតលើផ្ទៃបឹងដែលកំពុងរួមតូចបន្តិចម្ដងបន្តិចម្ដងកំពុងថាពិបាកចិត្តមិនដឹងជាបានលបអីរហធ្វើទៀតបើគេលុបបឹងនឹងអស់ទៅ ដឹងគិតនាំគ្នាទៅធ្វើអីហោអីនេះចេះតែដេកព្រួយបើគឺលុបអស់ទៅនឹងបានអីដាំទៀតទេ ចាដាំតគួនដាំកឆែតនឹងទាំងអស់